ម៉ែអាដូចជាបើតាមចាំនៅម្ដុំម្ដុំហ្នឹងឯងដោយសារតែម្ដុំហ្នឹងសម្បូរផ្ទះអ្នកមានហ្នឹងម៉ែកូនកូនបើនោះនោះនោះកូនតូចកូនតូចម៉ែម៉ែម៉ែ កូនតូចកូនតូចណាកូនកូនតូចបាត់បាត់ទៅណាមិនមិនក៏កូនតូច មិនមិនត្រឡប់ទៅផ្ទះវិញណាម៉ែម៉ែម៉ែនៅកូនតូចម៉ែម៉ែម៉ែភ័យម៉ែម៉ែខ្លាចកូនតូចនេះអត់អត់ត្រម៉ែវិញណាម៉ែម៉ែខ្លាចកូនតូចស្អប់ស្អប់ម៉ែហើយកូនតូចទៅទៅទៅ ទៅនៅជាមួយនឹងនឹងគេអ្នកមាននោះកូនតូចណា មានមានអ្នកណាគេគេ ធ្វើបាបគុនតូចទេម៉ែម៉ែមិនអោយមិនអោយអ្នកណា ធ្វើបាបគុនតូចទេណាមើលចុះចុះចុះចុះស្រីស្រីម្នាក់នោះស្រីស្រីស្រីម្នាក់នោះមានមានធ្វើបាបគុនតូចអត់ណាគុនតូចគុនតូចប្រាប់ម៉ែប្រាប់ម៉ែមកអត់ទេម៉ែគឺខ្ញុំមានអីណាម៉ែមើលមើលខ្ញុំមានអីទេហើយចុះម៉ែ មិនបានជាភ្នែកស្រក់ម៉ែបើមិនបានជាអូនបាក់ខ្លាំងម៉ែកុំប្រាប់ណាថាដោយសារតែចាំបងមកពីអូនខ្លាចតែដល់អូនតាក់តងទៅបងបងអត់លើកអូនខ្លាចបងមានរឿងអូនខ្លាចគ្រួសារនោះបង្ខំឲ្យបង ធ្វើជាទូនាទីថ្មីរហូតដល់បងភ្លេចអូនហើយនឹងមិនស្អាត យំណាហើយយើងឆាប់ទៅផ្ទះវិញគាត់កន្តូចហើយហើយហើយគេគេគាត់កន្តូចចេញចេញចេញមកយ៉ាងម៉េចគេគេឲ្យឲ្យឲ្យកន្តូចចេញមកហ៎អូគឺអត់មានអីទេម៉ែតោះកុំបានចេញមកហើយឥឡូវយើងឆាប់ទៅផ្ទះទៅណាតោះតោះកន្តូច Thôi tôi cầm tay Tôi cầm tay Tôi cầm tay Tôi tay cho mi vậy tôi tôi không thể nè tôi tôi tôi tôi tôi chẳng thể tôi tôi tôi chồng nhà hai tôi chẳng nhà thân ơi mùi mì hồ đó tôi không thể tôi tôi tôi không ta tôi không ta tôi không ta bố mình à à à tôi à tôi tên á tôi tên á tôi tên á mình tên á mình ai mình ai mình tôi ai mình tôi ta mình ai tụt thời ai em mình tôi mình ơi mà mình Aduh, ayo ayo ai cara. Ayo gitu, ayo gitu jam biar teh. Ayo gitu jam biar. Ayo.

ខ្ញុំជួយខ្ញុំជួយខ្ញុំអត់ទេខ្ញុំមិនអត់ទេកូនតូចរបស់យើងចេញទៅទៅយើងអូកូនកូនតូចយើងចេញទៅចេញទៅណាបងចេញមកណាណាអត់អត់ទេអត់ទេមីងជួយខ្ញុំដែរអូនឲ្យគេទៅគ្រួសារគេវិញទៅអូន 고사 고사 고사 개맨건 고사 개맨건 아 trời trời biết mình mình giữ ốc biết hả mình mình giữ ốc biết chẳng mạnh con bây giờ chẳng mạnh con chẳng mạnh con chẳng màn chẳng màn với tôi chỉ cần chẳng màn với tôi chỉ con chẳng màn tôi chẳng màn tôi tôi còn chẳng màn tôi chỉ cần tôi tôi tôi tôi tôi không sao tôi không sao tôi không sao tránh tránh tôi ចេញទៅចេញទៅចេញចេញទៅទៅយើងយើងមិនឲ្យទេណាចេញចេញទៅចេញទៅណាមីមីបងមីបងមីបងណាទុយណាឲ្យទៅកុំទៅអើបើទុយទៅបើទុយទៅមីមីមីមីបោកបាយងាប់បោកបាយងាប់ណាអើបោកបាយងាប់បោកបាយបោកបាយងាប់អើទុយនេះចាំចាំចាំបាច់តែដៃកូនតូចកូនតូចយើងធ្វើអីមិនយកយកណាផ្សេងទៅទៅទៅអត់អត់កែពីទុយមិនយកកែពីទុយមិនយកកែពីទុយមិនយកមិនយក មិនជឿទេមិនជឿទេក្រាបពីទូចក្រាបពីទូចណាទូចអើទៅមើអើទៅមើលោកពូលោកពូធ្វើអីហ្នឹងលោកពូឆាប់ងាប់ឡើងមកពូខ្ញុំដឹងថាខ្ញុំធ្វើដូច្នេះអ្នកគ្រប់គ្នាមិនសប្បាយចិត្តទេតែខ្ញុំធ្វើនេះគឺដើម្បីប្រពន្ធខ្ញុំខ្ញុំមិនអត់គេណាគេមានអាការៈបែបនេះ20ឆ្នាំជាងហើយដោយសារគេចង់ជួបកូន ត្រូវការកូនតូចមិនមែនជាកូនមកកើតរបស់គាត់ទេក៏ប៉ុន្តែតូចជាមនុស្សទី1ដែល ធ្វើឲ្យប្រពន្ធខ្ញុំរំភើបខ្ញុំសុំបងឲ្យគេមកពួកខ្ញុំមកខ្ញុំត្រូវការតូចដើម្បីប្រពន្ធខ្ញុំត្រូវការតូចជាកូនរបស់ខ្ញុំ ហើយតូចអាចស្នងមរតករបស់ខ្ញុំ បានទៀត មានតែតូចមួយទេដែលធ្វើឲ្យគ្រួសារខ្ញុំកក់ក្ដៅនិងសប្បាយរីករាយឡើងវិញស្អាតប្រកបជាយល់អារម្មណ៍ថា មនុស្សត្រូវការកូនបែបណាហើយសុំស្អាតមេត្តាដល់ពួកខ្ញុំផងខ្ញុំយល់អារម្មណ៍ថាពេលនេះស្អាតមិនអាចធ្វើចិត្តបានទេក៏ប៉ុន្តែស្អាតជួយពួកខ្ញុំចាប់ទុកធ្វើបុណ្យទៅចុះខ្ញុំមិនចង់ឲ្យប្រពន្ធខ្ញុំនៅបែបនេះទៀតទេ ដឹងអត់ដឹងអត់បានបើបើបើបើហ៊ានហ៊ានសុំសុំតូចពីខ្ញុំខ្ញុំខ្ញុំខ្ញុំក៏ហ៊ានហ៊ានឲ្យតូចទៅដែរម៉ែម៉ែម៉ែស្អាតកូនតូចកូនអីទៅម៉ែអរគុណណាស់យកទៅ ខ្ញុំចូលចិត្តចូលចិត្តធ្វើបន់អញ្ចឹងអញ្ចឹងខ្ញុំខ្ញុំខ្ញុំឲ្យកូនតូចកូនតូចកូនតូចទៅនៅទៅនៅជាមួយនឹងគេទៅម៉ែមិនបានជាម៉ែនិយាយចឹងក្រែងក្រែងកូនតូចថាថាអាណិតគេអញ្ចឹងអញ្ចឹងកូនតូចកូនតូចទៅនៅជាមួយនឹងនឹងគេទៅទៅនៅទៅនៅជាមួយនឹងគេទៅណាកូនតូច ទៅទៅអរគុណលោកស្អាតចាចាអត់ទេអត់ទេចាទេចាទេចាទេចាទេលំងលំងmình mình mình mình mình được cô lên mình mình là mình